សោះឥឡូវយើងមកធ្វើការលេងអានេះមកវិញហើយយើងបានមានមួយវិញអឺមិនចឹងទេអស់ហើយអស់អស់យូរឥឡូវហ្នឹងឥឡូវយើងមកអូសរ៉ែងម្នាក់ឯងមួយមកវគ្គមើល បែរនោះរត់ទៅណាអាបងវិញក្រោយដែរអាបងការបានវីចាំជួយគ្នាបានច្រើនទៅអ្នកនរគ្នាបាន follow បានច្រើនច្រើនបានអាចស្នើវីបានអ្នកនរគ្នាណាអលេខដែរលេខដែរអូខេអាបងខ្ញុំមើលឡាយយូរហើយខ្ញុំស្ដាយសាប់មកបងអូខោចាំបងបានវីសិនអាបងអត់បានវីបងមានអឺនេះណាមកវិញមកវិញក្រោយគ្នាដែរអូខេអូខេអាបងបានវីសិនបាទអ្នកនរគ្នាទៅសុំខ្ញុំបាន បើបងអត់បានវីទេអ្នកនរគ្នាសុំខ្ញុំក៏អត់បានអីដែរព្រោះសារខ្ញុំអត់មានពុជទេអ្នកនរគ្នាជាស្អាយថ្ងៃនេះឡានបានអីយើងឃើញនោះពេលបានវីទៅ support ទៅអ្នកនរគ្នាខ្ញុំអាចអាចឲ្យអ្នកនរគ្នាបានខ្លះហ្នឹងលឺសូសលេងស្តាទៀតហើយបាទអ្នកនរគ្នាកុំភ្លេចមើលអឺមើលស្តាផងអ្នកនរគ្នាណា អ្នកនរគ្នាក៏ផ្លេចជួយ follow page ខ្ញុំម្នាក់មួយផងនេះយើង follow បានច្រើនច្រើនផងណានេះយើងជួយ share ជួយគ្រប់ម្នាក់មួយមកណាណប់ចិត្តណាបេះដូងបាទអរគុណទុកជាមុនបាទខ្ញុំចាំខ្ញុំចាំធ្វើ C Pro មកសិនអាបងសុំចូលធីមដែរធីមបងពេញអាហ្នឹងលេងដែរអូខេបងដែរបងខ្ញុំគេអត់ free star ឲ្យផងហ្នឹងអូខេតាម account នេះយើង account ខ្លះគេ free ឲ្យចំខែអាធ្វើអញ្ចឹងធ្វើអីបងខ្ញុំចង់ដឹងថាដក75 star ដកដក75ហ្នឹងមានន័យថាបើសិនជាមាន star វាលោត free auto ឲ្យខ្ញុំហ្មង យើងមកចាំមើល star បើសិនជាមានមាន star គេ load free ហ្មងអូខ្ញុំបាញ់ផ្អើលទៀតហើយtriple kill. តែសួស្ដីនៃយើងបងអត់អានខមមិនខ្ញុំទេអូខេមិញបងប្រងមើលតិចបងឯងឡាយអ្នកមើលច្រើនដែរក្របបានវីម្លេះឃើញគេឡាយអ្នកមើលតែ10នាក់ទេគេបានវីអស់លីអើយធ្វើមិនទេហ្នឹងអស់កម្មយើងចឹងមិនដឹងថាអត់ទេ follow ខ្ញុំមើលអ្នកអ្នកនរគ្នាមើល follow ខ្ញុំមើល follow ខ្ញុំអត់ទាន់បាន 6k ផងហើយយើងទៅមើល follow ពួកគាត់ follow ពួកគាត់អឺម្នាក់យ៉ាងតិច ណាស់ 10k ឡើង Hello បងសួស្ដីអាញាតូចបាទសួស្ដីអឺអ្នកនរគ្នាកុំភ្លេចធ្វើការជួយ share ក៏ដូចជាជួយ follow page ខ្ញុំម្នាក់មួយមកណាអត់តាមបាន follow ជួយ follow page ខ្ញុំម្នាក់មួយផងណាដល់ចិត្តដល់បេះដូងអឺវានេះវា សំខាន់ដែរណាយើងព្រួយនៅគ្នាតិចយើងស្គាល់ថាយើងយើងត្រូវ focus លើងែនតិច ចង្វាក់ពេលនេះយើងនៅតែនេះកានេះហើយបងសួស្តីគុណល្អបាទអឺខ្ញុំសៀឲ្យបងអរគុណអាញាតូចបាទអរគុណច្រើនណាស់ណាបេដុងណាអឺជួយ share ខ្ញុំអ្នកមួយអ្នកពីរយើងណាជួយ share ចូលក្រុមអ្នកមួយអ្នកពីរ Hello ពូសួស្តីក្មួយអឺជួយ share ម្នាក់មួយមកណាយើងខ្ញុំចិត្ត live បើកមកហើយទៀតហ៎យើងតិចតិចខ្ញុំ live បើកមកហើយ តម្លាយបើកមកឲ្យអ្នកគ្នាឃើញផ្អើលតែហ្មងនេះយើងដូចជ្រូកចឹងអាយ៉ាណសល់អអើយសល់ពីស្មើ ជាជាអូយជីជីបាត់ទៅហើយនៅឡោះគ្នាបង TX មែនបាទអូនគាត់